អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយខ្ញុំដូចជាខាន review Hero U ដែរអូខេថ្ងៃនេះយើងធ្វើការ review Hero ប៉ Asset Hero នេះឈ្មោះ Sector ហើយអឺ Hero នេះនៅកោដុងណាអូខេហើយ Hero យើងដាក់លក់ក្នុងតម្លៃ50ដុល្លារអ្នកទាំងអស់គ្នាដឹងហើយ Hero នៅដុងគឺតម្លៃវារៀងថ្លៃជាងនគរចាស់ចាស់ហ្នឹងហើយហើយបើសិនជាករណីអ្នកទាំងអស់គ្នាចង់បាន Asset យកមកគប់លេងហីអូខេអាចមកមើល Hero នេះបានណា អូខេអញ្ចឹងមុននឹងចូលការដល់ការ review ខ្ញុំចង់បញ្ជាក់ដែរចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review Hero អ្នកទាំងអស់គ្នាជួយផ្ញើ account និង password ចូលលេងមកកាន់ Facebook page ខ្ញុំមក គឺខ្ញុំនឹងធ្វើការ review អ្នកទាំងអស់គ្នាអូខេតើឥឡូវកុំឲ្យខាត់ពេលយើងចូលទៅមើលទាំងអស់គ្នាតើ Hero ដែលមានតម្លៃ50ដុល្លារនឹងគាត់មាន item អីខ្លះអូខេ let's go អូខេអ្នកទាំងអស់គ្នានេះគឺជា item Hero ដែលមានតម្លៃ50ដុល្លារអញ្ចឹងអ្វីដែលសំខាន់ជាងគេអ្នកទាំងអស់គ្នាឃើញទេ អឺនេះគឺជាប្រភេទអឺបើយើងនិយាយ Sky 7តែ Sky 7នេះគឺជាប្រភេទ Sky Sky 7 Sin ហ្នឹងអត់មានតែ Sky 7ដែលយើងស៊ីគុជខ្ចងបានទេនេះហើយនេះគុជខ្ចងអត់មានទេអឺ Sky 7នេះគឺយកដូចជាអា Dragon Earth ភូមិមិនហ្នឹងអាហ្នឹងយើងនៅនេះមានចាំមើលចាំមើលយកចុងវីដេអូខ្ញុំទៅឲ្យអ្នកនរគ្នាមើលអញ្ចឹងយកមកដូរបានពួកហ្នឹងហ្នឹងហើយពេលបច្ចុប្បន្នអត់សូវមានទេ Hero កម្រមានភាគច្រើនគឺនៅដងអត់មានហ្នឹងហើយ អូខេចឹងពាក់អឺតបូក13 sky អាក្រោម sky ដូចគ្នាដែរបូក13បូក13អញ្ចឹងពណ៌នេះដល់ពេលដែលយើងប្រើវាមួយគូវាបានឈាមចំនួន10%រួមជាមួយនឹង all 30អូខេហើយចំពោះ7គឺប្រើ7មូនមួយគូតែម្ដងណាអ្នកនរចំពោះអាវុធគឺគាត់ប្រើអាវុធមូនបូក9អាវុធនេះមូនបូក9នេះគឺ ការពី សម័យខ្ញុំលេងលើកមុនគឺ GM ឲ្យទេទៅគឺបានបូក9នឹងដោយសារយើងយកអា lucky ហ្នឹងយើងធ្វើកាដូ permanent នោះយើងយកទៅធ្វើវាទៅវាបានហ្នឹងតែយូរអានេះអូខេចំពោះតាតូគឺ string dot string dot string dot string dot string dot អូខេតាតូនេះគឺអាក្បាលខោគឺ perfect ហើយនៅអាក្រោម2នេះអត់ទាន់ perfect ទេប៉ុន្តែវាបុក10ហើយមានការទីមិន color ស្អាតមែនទេអ្នកទាំងអស់នេះចឹងតម្លៃ50នេះដោយទាំងតាតូទៅដែរណាអូខេចំពោះ clock លើគឺ strength 2 IT 5 VAT 4 AGI 2រួមជាមួយនឹង OBS 3 ខ្លាក់ក្រោមគឺជាប្រភេទ clock ping អឺនិយាយទៅកាលពីមុន hero គឺយើងបង្កើតថ្មីគឺមានកដោមួយអញ្ចឹងនៅពេលដែលយើងបើកដូចជាលវ៉ាកៅអញ្ចឹង GN នឹងឲ្យ clock ក្រោមនឹងមកគ្រាប់ហ្នឹងហើយអញ្ចឹងភាគច្រើន hero ដែលសេរីចាស់ចាស់គឺមាន clock នេះហើយអូខេ clock នេះគឺ strength 9 INT 9 VAT 7 AGI 4រួមជាមួយនឹង OBS 2សៀវភៅគឺអឺហាត់បានស្អាតមែនទែនអ្នកទាំងអស់នេះគឺ9 page 8 level ភាគរយទី1 23%ទី2 83%ទី3 68រួមជាមួយនឹងភាគរយទី4គឺ84%អាជីលមុន9 level បើក្បាល level 2 3 2 file element គឺជាប្រភេទ file element level 4ដែលវា មាន ការតម្លើង attach 120 IT 35 VT 35រួមជាមួយនឹង damage 70 Hero នេះមាន rate 26349 rate ពាក់បាក់8 17993 ខេនេះគឺជា item បន្ទាប់បន្សំនៅក្នុង Hero អញ្ចឹងមានក្លាក់ក្រោមមួយគ្រាប់សិភៅដាំសឺត Golden Cicada Valet រួមជាមួយនឹងកាពីលបាប៉ែតលបាចិត្តមួយមួយក្បាលទៀតអូខេអញ្ចឹងសិភៅថ្មីមួយក្បាលទៀតនេះគឺអ្នកទាំងអស់គ្នាអាចមើលបានណាខ្ញុំសុំ detail ទេខ្ញុំចុចឲ្យមើលមួយមួយ Moon បង7 Jet Moon Star បង7 Meriton នេះអឺ chat នេះគឺ chat ប្រភេទ chat clock quest 85ណាអូខេនេះគឺ3 page ហើយចឹង item បន្ទាប់បន្សំមានប៉ុណ្្នឹងមានសភៅ last skill មួយក្បាលអែម last skill គឺ20 level អូខេឥឡូវខ្ញុំទៅមើល point លីណាសពឲ្យមើលតិចអឺភ្លេចឆែក point silver កំផុងអូខេ point silver កំផុងមាន17705ហើយចំពោះកៅអៅក្រៅ អឺ point កៅអៅក្រៅចំពោះ point កៅអៅក្រៅខ្ញុំអាចអាចមើលបានទេដោយសារគាត់ចាក់ lock ហើយណាអូខេខ្ញុំឆាយ Polina Shop មានតែ495ទេ Hero នេះមានសល់ Life Moon ចំនួន600ជាងអូខេឥឡូវខ្ញុំទៅនេះឲ្យអ្នកនរគ្នាមើលតិចអាប្រាក់ item សម្រាប់ដូរយកអឺនេះ Sky 7 Sin ហ្នឹងប៉ុន្តែ ពេលបច្ចុប្បន្នគឺអត់សូវមានប្រើទេណាហ្នឹងហើយតែមានអ្នកខ្លះណាគាត់ឆ្លាញ់ item បែបហ្នឹងក៏គាត់មានយកទៅដូរមកប្រើដែរប៉ុន្តែនេះខ្ញុំឲ្យអ្នកនរគ្នាមើលទេ ចាំមើលទៅទៅដល់ហើយខ្ញុំបញ្យូរ item ឲ្យមើលអឺមិនជានិយាយទៅ item មិនជាខ្លាំងបានទេណាមិនជាខ្លាំងបានទេអូខេដល់ហើយចុយកន្លែងសាក់ load ចានេះកន្លែងនេះកន្លែងដូរហើយខ្ញុំអត់ច្បាស់ថាប្រហែលគ្រាប់ដូរបានណាមិនមែនប្រអប់ដូរបានទេនេះ4ប្រអប់ហ្នឹង6ប្រអប់អត់ដឹងទេខ្ញុំអត់ច្បាស់ដែរនេះ គឺយកនេះអញ្ចឹង TG GGT 2គ្រាប់បានដូរបាននេះមួយ ចឹងដូចជា6អាហ្នឹងណាដូចជា6អាហ្នឹងបានមួយហ្នឹងហើយ6អាហ្នឹងបានអូខេអញ្ចឹងចំពោះការ review hero មានប៉ុណ្្នឹងអ្នកនរនេះអញ្ចឹងបើសិនជាករណីអ្នកនរស្រឡាញ់ពេញចិត្តអីអ្នកនរនេះអាចធ្វើការឆាតមកក្នុង page បានណាអូខេអរគុណបាយបាយ